នេះអញ្ចឹងការគ្រប់គ្រងទីផ្សារគឺជាអ្វី គឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការជ្រើសរើសទីផ្សារគោលដៅនិងការកសាងទំនាក់ទំនងប្រកបទៅដោយនេះគុណប្រយោជន៍សម្រាប់ពួកគេ តាមរយៈអី what customer will be served អញ្ចឹងយើងដើម្បីគ្រប់គ្រងទីផ្សារយើងឲ្យបានល្អយើងត្រូវចេះ តំណតំណងទីផ្សារយើងចេះកសាងតំណតំណងដែលជាទីផ្សារនៅមួយដែលគិតថាជាប្រយោជន៍សម្រាប់យើងអញ្ចឹងបើនិយាយពីទីផ្សារយូរយូរទៅអាចយើងតំណតំណងមួយគេប្រកបទៅដោយ profit profitable ណាតែគិតមើលចំណុចហ្នឹង What customer will be served? How can we best serve this customer? អ្វីដែលយើងអាចធ្វើបានគឺសំណួរកន្លឹះនេះដើម្បីឲ្យការគ្រប់គ្រងរបស់យើងកាន់តែល្អប្រសើរគឺយើងត្រូវមើលថាយើងគួរយកអ្វីទៅផ្ដល់ឲ្យអតិជន ទៅបម្រើអតិជនតាមរយៈអ្វីផ្ដល់ជាសេវាកម្មលក់ជាផលិតផលឬក៏យ៉ាងណាហើយតើ best serve this customer យ៉ាងដូចម្ដេចយើងបម្រើឲ្យល្អបំផុតសម្រាប់អតិជនប្រភេទហ្នឹងយ៉ាងដូចម្ដេចចំណុចហ្នឹងណា អញ្ចឹងបើសិនជាយើងត្រូវគិតតែយើងមើលចំណុចហ្នឹងដើម្បីពេលនោះគឺផលិតផលយើង មានគុណភាពល្អហើយចំណុចបន្តដើម្បីធ្វើបាន selecting customer to serve ត្រូវចេះជ្រើសរើសអតិថិជនដើម្បីបម្រើឬក៏ផ្ដល់សេវាកម្មឲ្យចឹងនៅក្នុងនោះដើម្បីអាចធ្វើបាន គឺត្រូវចេះ កាត់ចំណែកទីផ្សារនេះ market segmentation refer to the dividing the market into segment of customer នេះត្រូវចេះកាត់ចំណាយទីផ្សារហើយដោយម្ដេចដែលហៅថាការកាត់ចំណាយទីផ្សារការកាត់ចំណាយទីផ្សារគឺផ្ដោតសំខាន់ទៅលើការបែងចែកទីផ្សារឲ្យទៅជាចំណាយតូចតូចផ្អែកទៅតាមអតិជនអញ្ចឹងនៅក្នុងនេះផ្អែកអតិជនអតិជនគាត់ចូលចិត្តអីប្រភេទអ្នកចូលចិត្ត ផលិតផលទាន់សម័យយើងផ្ដល់យ៉ាងម៉េចប្រភេទអ្នក cosmetic យ៉ាងម៉េចប្រភេទខាងអឺ vehicle accessory vehicle ដូចជាលក់ accessory car accessory ម៉ូតូអ្នកពួកលេងឡានលេងម៉ូតូអាហ្នឹងយើងតែចេះលក់អាហ្នឹងយើងចេះឆ្កាត់ចំណាយទីផ្សារនឹងឯងហ្នឹងណាមួយទៀត target marketing នេះកំណត់ទីផ្សារគោលដៅ គឺផ្ដោតសំខាន់ទៅលើ ការចំណាយនីមួយៗដែលយើងទៅនឹងបន្ទាប់ពីយើងជ្រើសរើសហើយយើង ជ្រើសរើសនេះកាត់ចំណាយទីផ្សារនេះហើយយើងជ្រើសរើសថាអូខេយើងលក់ផលិតផលអីដែលយើង offer ទៅលើប្រភេទហ្នឹងបើសិនជាពួកលេងឡានយើងយកលក់ accessory ឡានហើយនៅក្នុងហ្នឹងត្រូវមើលទៀតថា accessory ឡានណាដែលគិតថាវាគេពេញនិយមនៅក្នុងស្រុកយើង អាហ្នឹងណាដែលយើងត្រូវធ្វើដែលយើងត្រូវលក់ចឹងចឹងកលឹះទៅដល់ច្រើន មានណា market segmentation market target marketing អូខេទៅហើយណាហើយនេះស្ដាប់អត់តាន់មួយមួយមួយចំនួនអាចយើងទៅមើលនេះដែរចាំមើលវីដេអូបន្ថែមទៀតក៏បានដែរចាំមើលចាប់ឡើងវិញព្រោះគូបញ្យលនេះយឺតហើយហើយចាប់ចំណុចមួយមួយសំខាន់សំខាន់ឲ្យយើងធ្វើម៉េចឲ្យយល់ពីដំបូងសិនហើយចាំ ដល់ពេលក្រោយចាំយើងមើលហើយយើងនឹងមើលបន្ថែមទៀតទៅលើចំណុចនៃអតិថិជនអញ្ចឹងយកចិត្តទុកដាក់តិចតើអូខេ value នេះ designing ទៅ marketing strategy ដដែល choosing a value proportion ជ្រើសរើសណាតម្លៃឬក៏ជ្រើសរើសតម្លៃហ្នឹងឲ្យវា សមាមាត្រគ្នាបន្តិច value promotion proportion ហ្នឹងយ៉ាងម៉េចនេះ set of benefit or value a company promise to deliver to customer to satisfaction that need គឺយើងត្រូវត្រូវយើងយើងត្រូវគិតទៅលើតម្លៃសមាមាត្រមួយណាតម្លៃសមាមាត្រសម្រាប់ផ្ដល់ឲ្យអតិជនគេថាមិនគឺជា set នៃ benefit គឺជាបណ្ដុំនៃគុណប្រយោជន៍ឬក៏ផលិតផលឬក៏ តម្លៃដែលអតិជន គាត់ផ្ដល់ឲ្យដើម្បីបំពេញតម្រូវការរបស់អតិជនគឺគាត់សន្យាជាលក្ខណៈនៃការសន្យាមួយថាគាត់នឹងឲ្យគាត់មិនឲ្យខកបំណងទេណាអញ្ចឹងចំណុចហ្នឹងដែលយើងត្រូវជ្រើសរើស offer ទៅឲ្យអតិជនអូខេតែទៀតហើយការរៀបចំទៅលើយុទ្ធសាស្ត្រនោះគឺត្រូវផ្ដោតសំខាន់ទៅលើអីខ្លះណា marketing management orientation orientation អញ្ចឹងនៅពេលដែលយើងរៀបចំយុទ្ធសាស្ត្រអាចចំណុចមិញគឺវាយល់ហែហោម keyword មួយមួយឯងហើយរឿងសំខាន់គឺ យើងត្រូវចេះរៀបចំម្នាក់ហ្នឹង orientation ដើម្បីធ្វើល្អដើម្បីទៅធ្វើបាន production concept production concept នេះ production concept product concept selling concept marketing concept social concept ទស្សនៈនៃការផលិតផលិតផលរបស់យើងទស្សនៈទូទៅនៃផលិតផលរបស់យើងទស្សនៈនៃការលក់ទស្សនៈនៃការធ្វើទីផ្សារនិងទស្សនៈសង្គមអាហ្នឹងយ៉ាងម៉េច product ចឹងចេញពីការផលិតរហូតទៅដល់សង្គមយើងត្រូវមើលណាត្រូវមើល តោះទៅមួយមួយតែយល់ពីលក្ខណៈនៃផលិតផលនោះចេញ ពីដើម production concept រហូតទៅដល់ social concept នេះចាប់តែប៉ុណ្្នឹងបានហើយយើងហើយចាំមើលវីដេអូបន្តទៀតសម្រាប់មេរៀនទី1អូខេអញ្ចឹង production concept is the idea that consumer will favor product that are available or highly affordable yeah ផលិតផលរបស់យើងជាផលិតផលយ៉ាងម៉េចគេនិយាយពីពាក្យថាផលិតផល production concept យើងអឺអាចថាយើងអត់ដឹងអាចថាយើងពិបាកនិយាយណានេះគេថាគឺជាគំនិតនៃដែលអតិថិជនគាត់នឹងពេញចិត្តទៅលើផលិតផលបើយើងផលិតទៅសួរថាតើអតិថិជនគេពេញចិត្តអត់ណាណាការផលិតយើងមានគំនិតមួយក្នុងការផលិតផលិតផលមួយហើយ យើងគិតថាវាមានប្រយោជន៍សម្រាប់មនុស្សទូទៅអត់សម្រាប់អតិជនអត់អញ្ចឹងណាហើយពេលដែលមានតម្រូវការតើតម្រូវការកម្រិតណាដែលយើងត្រូវគិតអញ្ចឹងមុនពេលដែលយើងបង្កើតគំនិតក្នុងការ create something មួយ យើងត្រូវមើលថាតើទីផ្សារយ៉ាងម៉េចហ្នឹង production concept នេះគឺជាគំនិត idea ដែលយើងយកមកធ្វើណាថា favor សម្រាប់ customer អត់ highly affordable អាចទទួលយកបានអត់ពេលខ្លះផលិតបានមកដែរប៉ុន្តែអត់មានអតិជនដោយប្រភេទដែលយើងប្រើដោយដោយប្រភេទដែល product concept របស់ product production concept របស់អឺពួកប្រភេទពួកហៃដូចឡានឡានដែលគឺទំនើបទំនើបមានច្រើន1លានដុល្លារ2លាន10លានអីប្រភេទដែលគេផលិតឃើញមានច្រើនណាស់ណាគេផលិត concept របស់គេគេផ្ដោតសំខាន់ទៅលើអី អានោះការផលិតផលិតផលរបស់យើងអូខេអាហ្នឹងនិយាយពី idea production production concept អាហ្នឹង idea ទៅលើ product មួយ product មួយ production ណា idea that consumer will favor product that offer the most quality នេះ performance and feature គឺជាគំនិតសម្រាប់អតិជន ដែលគិតថាគាត់ចូលចិត្តផលិតផលនិងមានគុណភាពបំផុតសម្រាប់គាត់ទាំងរូបរាងទាំងពណ៌សម្បុរទាំងភាពធន់នៃផលិតផលរបស់យើង ដែលយើងត្រូវត្រូវគិតក្នុងការផលិតណាអាហ្នឹងតែនិយាយពីពាក់ព័ន្ធជាមួយនឹងផលិតផលនេះ organization should therefore devote energy to make continue product improvement ចឹងបើសិនជាយើងគិតថាអ្វីដែលគិតល្អសម្រាប់ផលិតផលសម្រាប់អង្គភាពគឺគាត់ត្រូវតែ ផលិតដែរអាហ្នឹងត្រូវតែផលិតដែរចំណុចហ្នឹងអាខាងដើមគឺគ្រាន់តែជា idea មួយសម្រាប់ការដំណើរការនៃការផលិតផលិតផលហ្នឹងឯងដល់ពេលអានេះគឺយើងចេញជា ផលិតផល ហើយផលិតផលប្រកបទៅដោយគុណភាពហ្នឹងដែលយើងតែផ្ដោតសំខាន់អូខេ product concept មួយទៀត selling concept សិតតែជាលក្ខណៈនៃការលក់របស់យើងលក្ខណៈនៃនៃ idea ពាក្យថា concept concept ហ្នឹងគឺជាទស្សនៈនៃគឺជា idea គឺជាគំនិតរបស់អ្នកគ្រប់គ្រងទីផ្សារនេះ idea that consumer will not buy enough of the firm product unless it undertake a large scale selling and promotion effort លក្ខណៈនៃការដែលលក់គឺ គឺយើងត្រូវតែមានការលក់មួយប្រកបទៅដោយការអូសទាញតាមរយៈការធ្វើ promotion នេះតាមរយៈការធ្វើ promotion អញ្ចឹងនៅក្នុងហ្នឹងគ្រាន់តែយើងនិយាយពីបច្ចេកទេសនៅក្នុងការលក់និងការទិញរបស់អតិជនអតិជនគាត់ទិញបានគាត់ទិញតតែគាត់មើលទៅលើលក្ខណៈនៃផលិតផលសិនបើសិនជាផលិតផលនោះគាត់អាចជំនួសបានគាត់ជួបជួបហើយបើមាន promotion ឧទាហរណ៍ថាយើងទិញមី មានមីថៃមានមីយើង មានមីខ្មែរឥឡូវនេះមានមីជាតិណាមួយរយៈនេះនិយាយរឿងកូវីដលក់មីមីណាក៏បានដែរប៉ុន្តែបើសិនជាមីយើងក៏បានមីជាតិក៏បានមីខ្មែរក៏បានអញ្ចឹងណានៅពេលដែលទិញបើសិនជាយើងមាន promotion ដូចទៅឧទាហរណ៍ថាមីយើងមាន promotion ប្រកាសជាយើងនាំគ្នាទៅទិញមីយើងហើយហ្នឹង អាហ្នឹង selling concept ឲ្យយល់ពីកន្លែងហ្នឹងណាយើងសំដៅទៅលើលក្ខណៈលក់ការលក់របស់យើងលក់ធ្វើម៉េចឲ្យវាដាច់ចំណុចបន្ត marketing concept នេះ is the idea that achieving organization goal depending on knowing the need and want of target market and delivering desire satisfaction better than competitor do អ្វីដែលសំខាន់គឺទស្សនៈនៃការធ្វើទីផ្សារគឺសំដៅទៅលើគំនិតទាំងឡាយណាដើម្បីឲ្យអង្គភាពទទួលបានគោលដៅជាក់លាក់ហើយផ្ដល់នៅអត្ថប្រយោជន៍ឲ្យក្រុមហ៊ុនអង្គភាពរបស់យើងកាន់តែល្អប្រសើរដោយផ្អែកទៅលើ ការដឹងច្បាស់លាស់ពីតម្រូវការនិងការចង់បាន ទៅលើទីផ្សារគោលដៅរបស់អតិថិជន ហើយនឹងចែករំលែកឬក៏ផ្ដល់សេវាកម្មផ្ដល់ផលិតផលនោះឲ្យល្អជាងដៃគូប្រកួតប្រជែងអាហ្នឹងគឺជា marketing concept ហើយទស្សនៈពាក់ព័ន្ធជាមួយនឹងទីផ្សារបើយើងចង់ធ្វើទីផ្សារគឺធ្វើទីផ្សារទាំងឡាយណាឲ្យវាសមស្របទៅនឹងទីដៅ ហើយឲ្យវាខ្លាំងខ្លា ជាងដៃគូប្រកួតប្រជែងអាចំណុចហ្នឹងគេហៅថា ការធ្វើទីផ្សារឬក៏ទស្សនៈទូទៅនៃការទីផ្សារអញ្ចឹងសរុបមកវិញត្រឹមចំប៉ុណ្ណេះសិនវាមាន sell វាមាន marketing concept វាមាន sell វាមាន product វាមាន production អា concept ទាំងអស់ហ្នឹងគឺ focus ទៅលើ customer ហើយ profit សម្រាប់អង្គភាព so khói social marketing cứ chưa cầm chẳng lại đại dương should make good marketing decision by នេះ considering consumer want company requirement consumer long term interest and social long run interest à, đại dương tiếp xa cúng គឺយើងផ្ដើមចេញ ពីការចំណាប់អារម្មណ៍សង្គមដែលមានលក្ខណៈយូរអង្វែងទៅគិតទៅលើចំណង់ចំណូលចិត្តរបស់មនុស្សទូទៅក៏គួបផ្សំជាមួយនឹងតម្រូវការរបស់អតិជនផងតម្រូវការរបស់ក្រុមហ៊ុនផង ដែលយើងប្រោតសំខាន់រួម ហើយដើម្បីបំពេញតម្រូវការសង្គមនិយាយទៅគឺដើម្បីបំពេញតម្រូវការសង្គមឲ្យមានចីរភាពឲ្យមានល្អឲ្យបានល្អគឺយើងត្រូវមានគំនិត ដែលយើងគិតគូរពីសង្គម អាហ្នឹងអាហ្នឹង long run ណាណាអូខេតោះមកដល់ចំណុចនេះយើង មានអីឆ្ងល់យើងមានអី designing customer driven ទៅលើ marketing strategy ដូចគ្នាដដែលយើងចាប់ផ្ដើមមើលស៊ីជម្រៅបន្ថែមនេះក្នុងក្នុងក្នុង concept ដែលយើងដើរពី production concept ជាមួយរហូតទៅដល់ social concept អានេះត្រូវយល់ច្បាស់ណា ចឹងនៅក្នុងនេះគេចាប់ផ្ដើមនេះពាក់ព័ន្ធជាមួយនឹង social concept ជារឿងដែលធំបំផុតដែលយើង offer ហើយក៏យើងចង់ long run នៅលើចំណុចហ្នឹងដែរ long run នៅក្នុងសង្គមមានន័យថាអ្នកអ្នកគ្រប់គ្នានៅពេលដែលបង្កើតអាជីវកម្មដើរលើទីផ្សារគឺចង់ឲ្យវាមានស្ថិរភាព ចង់ឲ្យដើរយូរអង្វែងប៉ុន្តែវាមិនអាចវាមិនអាចប៉ុន្តែអ្នកខ្លះក៏អាចឈានជើងរហូតទៅដល់អឺតពូជ តកូនតចៅរួមចំនួនបន្តទៅនេះអញ្ចឹងចំណុចដែលយើងអាចធ្វើបាននៅបើក្រុមហ៊ុនបរទេសឯគឺខ្លះរាប់រាប់សិបឆ្នាំរាប់សិបឆ្នាំបន្តរហូតមកអញ្ចឹងដើម្បីយើងធ្វើបាន គឺគេគិតទៅលើចំណុចហ្នឹងឯងនេះ consumer company ជាមួយនឹង society company យើងគឺយើងគិតទៅរឿង profit ណាគេនិយាយពី profit ពួកយើងធ្វើក៏យើងគិតទៅលើចំណូលរបស់ខ្លួនយើងមិនអាចអត់គិតទេ និយាយពីចំណូលរបស់យើងហើយយើងគិតទៅពី human welfare មានន័យថានៅក្នុងសង្គមក៏យើងអ្វីដែលយើងធ្វើយើងផលិតក៏យើងត្រូវផ្ដោតសំខាន់ទៅលើអឺសុខសុខុមាលភាពរបស់ មនុស្សនៅក្នុងសង្គមណាហើយយើង offer តាមរយៈនេះ consumer មួយមួយ consumer one satisfaction ចង់បាននៅការពេញចិត្តការបំពេញចិត្តព្រោះយើងធ្វើអីគឺដើម្បីបំពេញចិត្តអតិថិជន consumer ណាគឺគាត់ជាអ្នកដែលគាត់បំពេញចិត្តគាត់ទទួលទទួលយកគាត់ offer ឲ្យផ្ដល់ទៅវិញគឺលុយគឺគាត់ផ្ដល់អាហ្នឹងឲ្យវិញណា consumer society ជាមួយនឹង company គឺទាំងអស់គ្នា build ឲ្យបានទៅជា social marketing concept មួយ ដែលមានលក្ខណៈ long run ចំណុចហ្នឹងអញ្ចឹង3ធំធំដែល cover ទៅលើរឿងតែមួយគឺ social marketing concept រស់នៅក្នុងសង្គមគឺ long term ហើយណាដែលពាក់ព័ន្ធគ្នាអញ្ចឹងក្រុមហ៊ុន offer ក៏ត្រូវគឺសមាសុខុមាលភាពមនុស្សនៅក្នុង សង្គមដែរហើយក៏ដើម្បី ធ្វើឲ្យមិនត្រឹមតែដើម្បីបំពេញចិត្តទេណាពេលខ្លះដើម្បីបំពេញចិត្តប៉ុន្តែ វាប៉ះពាល់បំពេញចិត្តមនុស្សតា10នាក់ប៉ុន្តែវាប៉ះពាល់ទៅលើ សង្គមទាំងមូលក៏មិនអាចទៅរួចដែរអញ្ចឹងហើយដើម្បីតែប្រយោជន៍ខ្លួនឯងហើយ ហើយបំពេញតម្រូវការអតិថិជនដោយលើសលួសក៏ជះឥទ្ធិពលទៅលើ human welfare ដែរអាហ្នឹងអញ្ចឹង8ធ្វើតែបានគឺត្រូវតែសមស្របទាំង3 company ក៏ទទួលបាន profit consumer ក៏ទទួលបាន satisfaction society ក៏ human welfare ដែរតោះនេះអូខេចំណុចបន្ត preparing and integrating marketing plan and program តោះហើយនឹងវាយដាច់មកមេរៀនហ្មងអឺរៀបចំក្នុងការរៀបចំធ្វើផែនការនិងកម្មវិធីសម្រាប់ដើរនៅលើទីផ្សារអូខេនៅក្នុងនោះគឺផ្ដោតសំខាន់ពាក្យមួយគឺ marketing mix marketing mix បើពាក្យថា marketing mix set of tool tool ចំនួន 4P ដែលគ្រូនិយាយពីខាងដើមហើយក៏ជា គោលគំនិតរួមសម្រាប់ខុសយើងដែរឲ្យស្គាល់អានឹងឲ្យច្បាស់មិនទៅ 4P ហ្នឹង P ចំនួន4ដែលយើងត្រូវផ្ដោតសំខាន់នៅក្នុងនោះណានៅក្នុងការអនុវត្តនិងការរៀបចំយុទ្ធសាស្ត្រឲ្យបានល្អប្រសើរនោះគឺ P ចំនួន4 P ទី1គឺ product price promotion and place ណានិយាយតដាល់តើច្រើនហើយតោះឥឡូវទៅបន្ត យើងត្រូវធ្វើម៉េចដើម្បីដើរទៅលើកម្មវិធីអញ្ចឹងយកអានឹងរៀបចំកម្មវិធីដើរ promotion នេះ comprehensive plan communicate and deliver intended value to chosen customer នេះយើងចាប់ផ្ដើមរៀបចំកម្មវិធីចុះតាមរយៈទៅសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅនឹងការតំណាក់តំណងនិងចែកចាយផលិតផលឬក៏សេវាកម្មនោះឲ្យដល់ដៃអតិថិជនអញ្ចឹង គេអាចមានរៀបចំកម្មវិធីចុះទៅផ្ទាល់ចុះទៅទាញ promotion ចុះទៅលក់ចុះទៅអីហ្នឹងអាហ្នឹងគេហៅថា integrated marketing program ហ្នឹងចំណុចហ្នឹងណាអូខេចំណុចបន្ត building customer relationship តើ build យ៉ាងម៉េចមាន model ផងមាន mode មាន map អីច្រើនណាអញ្ចឹងកាលនារី3នាក់នេះនៅឈរនៅមុខហ្នឹងយើងមើលឃើញ ភាពខុសប្លែកគ្នានេះ CRM CRM តើធ្វើម៉េច overall process of building and maintaining profitable customer relationship by delivering superior customer value and satisfaction ចឹងនៅក្នុងអត្តន័យនៃ CRM នេះគឺគេនិយាយពីថារាល់ដំណើរការសកម្មភាពទាំងមូលនៅក្នុងការដំណើរការក្នុងក្នុងការកសាង នេះថែទាំកសាងហើយថែទាំទៀតកសាងថែទាំអតិថិជនដែលអាចផ្ដល់ប្រយោជន៍ឲ្យយើង តាមរយៈការចែកចាយនិងការគ្រប់គ្រងនិងបំពេញចិត្តអតិថិជននិងបំពេញចិត្តអតិថិជនអាហ្នឹងគេហៅថា CRM ណានិយមន័យរបស់វា យត់អត់ចេះអូខេដើម្បី build បានតែធ្វើម៉េចនេះ relationship building block customer value and satisfaction នេះយើងត្រូវយល់ពី customer perceive value ហើយ customer satisfaction មិនតែអា customer perceive value ជាមួយនឹង satisfaction ហ្នឹងខុសគ្នាមិននេះនេះនិយមន័យរបស់វាគឺ the difference between total customer value and total customer cost សំដៅទៅលើនេះនេះគឺភាពខុសគ្នារវាងនេះ perceived value គាត់ទទួលបានប៉ុន្មាន perceived value គឺជាភាពខុសគ្នារវាងចំនួនសរុបនៃតម្លៃដែលគាត់ទទួលយកបានជាមួយនឹង customer cost ឧទាហរណ៍ថាយើងទិញយើងយើងយើងយើងទៅទិញកាទៀវមួយចានទៅចូលហាងប្រភេទហាងគេល្បីណាទៅញ៉ាំកាទៀវហាងល្បីហាង ស្នងតកូលគេលក់រាប់ឆ្នាំហើយមួយចាន5ដុល្លារមួយចាន5ដុល្លារហើយមួយទៀតយើងទៅញ៉ាំកាទៀវសាមញ្ញធម្មតាមួយចានតែ6000ទៅ5000ឯងយើងមើលមើល5000យើងញ៉ាំឆ្អែតហើយឆ្ងាញ់ដែរ6000ឬក៏2ដុល្លារមកអាស្នងតកូលនោះវាលក់5ដុល្លារហើយ សាច់ម្ដុំវាលក់មើលទៅវា5ដុល្លារមែនគ្រាន់តែថាវាលក់គេឈ្មោះតម្លៃរសភាពអាហារមួយចានហ្នឹងវាមិនសមស្របជាមួយនឹងតម្លៃ5ដុល្លារណាបើយើងតែញ៉ាំនៅហាងនេះហាងនោះផ្សេងផ្សេងល្មមវាត្រឹម8000អីហ្នឹងយើង អាចញ៉ាំបានអាហ្នឹងប្រហែលប៉ុណ្ណឹង ប៉ុន្តែពេលយើងចំណាយលុយ5ដុល្លារវាអត់ស្មើគ្នាទេអាហ្នឹងភាព ខុសគ្នារវាង total customer value ជាមួយនឹង total cost នឹងឯងអាហ្នឹងគេហៅថា customer perceived value អាការដែលយើងចំណាយមិនសមជាមួយនឹងការទទួលយកនៅផលិតផលរបស់យើងអាហ្នឹងគេហៅថា customer perceived value អញ្ចឹងសួរថាគាត់ពេញចិត្តអត់អាចបុគ្គលឧទាហរណ៍បើសិនជាយើងទៅញ៉ាំកាទៀវមួយចាននៅដូច ព្រៃសដង់ញ៉ាំព្រៃសដង់5រៀល7រៀលមាន10រៀលវាតាមប្រភេទតាមអាហារគេញ៉ាំអញ្ចឹងទៅមួយពេលយើងញ៉ាំអស់100ដុល្លារអញ្ចឹងទៅហើយបើយើងទៅញ៉ាំនៅហាងសាមញ្ញធម្មតាយើងមួយពេលយើងគ្នាពីម្នាក់ពីរនាក់យើងញ៉ាំអស់20ដុល្លារក៏វាបានដូចគ្នាអញ្ចឹងអាស្រ័យទៅលើអតិថិជនទេអតិថិជនខ្លះហើយខ្លះគេ build brand ប្រភេទរបស់គេអាហ្នឹងក៏យើងអាចធ្វើទៅបានដែរនិយាយទៅចាក់ស្ដែងទីផ្សារគេធ្វើបានហើយ បើគ្រាន់តែយើងចង់ប្រៀបធៀបទៅលើលក្ខណៈនៃអតិថិជនអាហ្នឹងហើយនឹងការបំពេញចិត្តអតិថិជនអូខេអញ្ចឹងពីរហ្នឹងខុសគ្នាណាទី2 customer satisfaction the extent to which product yeah, perceive performance match a buyer expectation នេះវាសមស្របនេះលក្ខណៈនៃការទទួលយកផលិតផល វាសមស្របជាមួយនឹងតម្លៃអត់ស្បែកជើងទិញតម្លៃ5ដុល្លារពាក់បានមួយឆ្នាំនឹងស្បែកជើងអឺស្បែកអាចថាស្បែកចឹងតម្លៃថ្លៃណាហើយយើងទិញទៅពាក់ពាក់បានមួយឆ្នាំដូចគ្នាហើយតម្លៃមួយតម្លៃ20ដុល្លារមួយតម្លៃ5ដុល្លារអានេះយើងមើលមើល វាអាចសមស្របវាអាចល្អដែរពេលខ្លះវាបើយើងរំពឹងទុកថាអាស្បែកហ្នឹងពាក់បាន3ឆ្នាំ2ឆ្នាំអីចឹងទៅតែចាក់ស្ដែងវាដាច់វាខូចមុនមុនមុនមុនអា expectation របស់យើងអញ្ចឹង customer satisfaction គឺអត់មានទេយើងទទួលបាន អាភាពពេញចិត្តការរំពឹងទុករបស់យើងវាអត់អត់រំពឹងទុក ថាវាល្អប្រសើរអញ្ចឹងណាបាទអូខេ basic relationship ជាមួយនឹង full partnership នេះ in our burger customer relationship level and tool tool ចឹងពីរដែលយើងត្រូវមើលគឺ basic relationship ជាមួយនឹង full partnership យើងអាចជាលក្ខណៈ basic relationship ឬក៏ full partnership ជាលក្ខណៈ partnership ក៏បានតោះមិនទៅ change nature អូចឹងបើសម្រាប់ សម្រាប់ការដែលយើងតំណាក់តំណងតាម basic relationship គឺយើងអាចតំណាក់តំណងតាមសាមញ្ញធម្មតា មួយទៀតយើងអាចដំណើរការជាលក្ខណៈជា partnership ជាមួយគ្នាអាហ្នឹងគឺជាអត្ថប្រយោជន៍នៃការចរចាគ្នារវាងការ offer ទៅលើផលិតផលហើយនឹងគុណប្រយោជន៍អញ្ចឹងក៏យើងអាចធ្វើបានដែរអញ្ចឹងពីរហ្នឹង level 2ហ្នឹងគឺយើងអាចប្រើបានអូខេ change nature of customer relationship មួយទៀតគឺយើងអាចធ្វើការផ្លាស់ប្ដូរទៅលើ លក្ខណៈនៃការតំណាក់តំណងនេះ relating with more carefully selected customer use selecting relationship management to gather viewer for profitable customer រឿងដែលសំខាន់មួយទៀតដើម្បីផ្លាស់ប្ដូរក៏យើងអាចត្រូវចេះជ្រើសរើសណាត្រូវចេះជ្រើសរើសការតំណាក់តំណងសម្រាប់បតិជននីមួយៗប្រកបដោយការយកចិត្តទុកដាក់និង ប្រុងប្រយ័ត្នបំផុតដើម្បីរក្សាអតិថិជនយើងបានឲ្យកាន់តែល្អប្រសើរអញ្ចឹងយើងត្រូវមើលក្នុងការតំណតំណងមួយទៀតការផ្សារភ្ជាប់ជាមួយនឹងតំណតំណងអតិថិជនតាមរយៈចំណុចទី2គេនិយាយពី website blog ឬក៏មធ្យោបាយនៃការតំណតំណងតាមរយៈឥឡូវនេះយើងមានហើយតាំងពីដើមមកក៏មានហើយលោតដល់ឥឡូវក៏មានដែរ ហើយល្អជាងពីមុន ការតំណាក់តំណងរវាង social ការ blog តាម website តាម social network ជាដើមអញ្ចឹងអាទាំងអស់ហ្នឹង3ចំណុចនេះគឺជា cover អស់ហើយ cover សម្រាប់ប្រព័ន្ធអ៊ីនធឺណិតហើយអញ្ចឹងនៅពេលដែលយើងពីមុនមកយើង អាសាទៅលេងមិនត្រឹមតែប៉ុណ្្នឹងក៏ឥឡូវក៏អញ្ចឹងដែរថ្មីត្បិតតែយើងអាសាឆាត អាសាសួរនាំអាសាជជែកគ្នាលេងដើម្បីរក្សាតំណែង តាមបណ្ដាញសង្គមតាម website តាម blog តាម email ក៏យើងត្រូវផ្ដោតសំខាន់ដែរចេះក៏ពេលខ្លះក៏យើងត្រូវតែចេះចេះតាមដានចេះធ្វើចេះទៅសួរសុកទុកចេះទៅលេងអាហ្នឹងអាហ្នឹងបានលក់ផលិតផលដាច់ពេលខ្លះគេ អត់ត្រូវការយើងទេគេអត់ត្រូវការផលិតផលទេប៉ុន្តែ យើងទៅលេងសួរនាំចុះឡើងចុះឡើងសួរចុះសួរឡើងចាញ់រឿងគេត្រូវការនេះត្រូវការនោះយើងអាច offer គេបានលុយទៀតអាហ្នឹង ណាពេលខ្លះយើងយើងយើង feel visit ទៅ customer ដែលយើងគិតថាជា potential customer ជាជា profitable customer ចឹងទៅតំណាក់តំណងលេងសួរនាំ offer សួរនាំទៅលើថាផលិតផលរបស់យើងក៏បានដែរគាត់ប្រើមិនទៅណាប្រើទៅមានការលំបាកអីប្រើទៅជួបបញ្ហាអីណាល្អកម្រិតណាអីកម្រិតណា ពេលខ្លះគាត់អត់ត្រូវការគាត់ចិត្តអស់គាត់ចិត្តអីគាត់ទិញបន្តទៅយើងទៅណា អាហ្នឹងវាជាលក្ខណៈមួយ building customer relationship ហ្នឹងឯងអូខេ change nature បន្តអា change ទៅ empower តាម technology អញ្ចឹងការ change នេះគឺសំដៅទៅលើការ change ទៅទាញទៅអឺតំណាក់តំណងតាមរយៈលក្ខណៈ online នេះគេថា marketing relationship with in which customer come នេះ empower by today new technology នេះ អ្វីដែលយើងអាចធ្វើបានគឺយើង apply ទៅលើ technology interact with company with each other at a safe in relationship with brand នេះការតំណាក់តំណងជាមួយអតិជនតាមរយៈ technology អានឹងជាង change ហើយយើងចាប់ផ្ដើម change រហូតមកដល់ពេលបច្ចុប្បន្ននេះហើយណាអញ្ចឹងគាត់ន័យថាការ change របស់យើងការតំណាក់តំណងរបស់យើងហ្នឹងគួរធ្វើយ៉ាងម៉េចឲ្យវាមាន លក្ខណៈមួយសមស្របឲ្យប្រសើរកុំឲ្យថាមាន Facebook Facebook ឥឡូវនេះ Telegram ណាដែលយើងអាច communicate បាន bill តាម channel Telegram ណាក៏បានរហូតទៅដល់ការតំណាក់តំណង chat directly ទៅលើ customer សម្រាប់ seller យើងណាក៏បានណាអាចអូខេមួយទៀត partner relationship management លក្ខណៈ partner ការគ្រប់គ្រងតំណាក់តំណងជា partner ដែលពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើការងារដែលជិតស្និទ្ធបំផុតជាមួយដៃគូជាមួយនឹងក្រុមហ៊ុនដតីទៀតឬក៏ផ្នែកដតីទៀតឲ្យកាន់តែល្អប្រសើរនឹងចេះចេះតំណតំណងណា be relationship ហើយយើងអត់ទេនេះដែលយើងរស់នៅយើងរៀនណាអ្នករៀនណានិស្សិតយើងភាគច្រើនរៀនណាខ្លះលវលផងអីផងអា be relationship គាត់អត់ទេ គេដាក់ក្រុមអាស័យមិនឲ្យធ្វើការងារគាត់អាឆ្លើយតបក៏មិនឆ្លើយធ្វើក៏មិនធ្វើ អាហ្នឹងហៅថាយើងបាត់បង់តំណែងតំណងនឹងឯងណាបាត់បង់តំណែងតំណងថ្ងៃក្រោយសូម្បីតែក្រុមគេមិនចង់ហៅចូលផងបើថាអត់កាន់តែល្អហ្នឹងណាជីឲ្យឆ្ងាយតែពេលចាប់ចាប់ចាប់ឈ្មោះក្រុមអញ្ចឹងណា អូកុំឲ្យចំបានវាកុំឲ្យបានវាហើយបានវាទៅយ៉ាប់ហើយវាអត់ជួយធ្វើអីទេអាហ្នឹងហ៎អាហ្នឹងកុំអញ្ចឹងយើងបាត់ relationship ហើយបើយើងរៀន business ទៀតកាន់តែគួរតែគិតនិងផ្ដោតសំខាន់ទៅលើចំណុចទាំងអស់ហ្នឹងអូខេនេះ partnership partner relationship management ដើម្បីគ្រប់គ្រង តំណាក់តំណងជាដៃគូភាពជាដៃគូនឹងឲ្យបានល្អប្រសើរយើងគួរតែប្រើនេះគួរតែប្រើអីនេះ partner inside company is a we function area interacting with customer ការតំណាក់តំណងនៅក្នុងក្រុមហ៊ុន តាមរយៈតាមផ្នែកនីមួយនីមួយដែលអាចប្រើបានគឺ electrical តាម E តាម electronic ណា cross functional team តាមក្រុមតាមអីជាដើម អញ្ចឹងដែលយើងអាចធ្វើបានហើយមួយទៀត outside company ត្រូវធ្វើម៉េចនេះការតំណតងជាមួយនឹង ក្រុមហ៊ុនដតីផ្សេងទៀតនឹងអ្នកទីផ្សារផ្សេងទៀតអ្នកគុតគងផ្សេងទៀតដែលត្រូវធ្វើគួរតែរៀបចំឲ្យបានល្អប្រសើរដើម្បីប្រកួតបើយើងតំណតងបានល្អអត់បានទេណាពេលខ្លះយើងចេះតំណតងល្អធ្វើឲ្យយើងអាចទទួលនាំតំណែងបានលឿនជាងដៃគូប្រកួតប្រជែងឬក៏ដៃគូប្រកួតប្រជែងរកតំណែងលក់អត់បានទេយើងអាចលក់បាន យើង offer បានអញ្ចឹងយើងទាញ market កាន់តែធំហើយចំណុចហ្នឹងហើយគិតឲ្យច្បាស់ណាចំណុចហ្នឹងអញ្ចឹងយើង supplier ការតំណែងយើងអតិជនមួយ នៅក្នុងហាងយើងយើងអត់មានទេប៉ុន្តែអតិជនមកសួររប៉ុន្តែបើសិនជាយើងចេះតំណតំណងស្គាល់នាំណាខ្ញុំទេសួរនេះឆាតរនេះឆាតរនោះឆាតរឆាតរបាន offer ឲ្យគេបានអាហ្នឹងយើងចំណេញបានមួយណាលក់បានអូខេចំណុចបន្តទៀត Supply chain is a channel that stretch from raw material to component to final product and to final buyer supply chain management ហ្នឹងឯគូនិយាយឧទាហរណ៍មិញហ្នឹងគឺយើង តែចេះយកធ្វើម៉េចចេះចេះបែងចែកចេះចែកចាយ ទទួលតំណែងតំណងហើយស្គាល់តំណែងតំណងជាមួយនឹង supplier អ្នកផ្គត់ផ្គង់អីផ្សេងផ្សេងគឺគាត់ត្រូវតែមកត្រូវតែផ្ដល់ណាហើយរួចហើយគឺនេះចេះគ្រប់គ្រងការផ្គត់ផ្គង់ឲ្យល្អប្រសើរអានឹងជារឿងមួយដែលល្អឥតខ្ចោះសម្រាប់ពុកម៉ែបងប្អូនក៏ដូចជាអតិថិជនដែលគាត់ត្រូវការដែលគាត់ប្រើប្រាស់ណាអាហ្នឹងចំណុចហ្នឹងដែលជារឿងមួយដែលយើងសំខាន់ដែលយើង offer គ្រប់មជ្ឈដ្ឋានទាំងអស់ ពូមាមិញពុកម៉ែបងប្អូន គ្រប់អតិថិជនណាអ្នកណាត្រូវការអីយើង offer ឲ្យបានដោយសារយើងស្គាល់អានេះស្គាល់អានោះស្គាល់នោះអាហ្នឹងគឺជាភាពខ្លាំងនៃទីផ្សារមួយហើយហើយបើយើងធ្វើបានអូខេចប់អ្នករៀនណាអ្នករៀនឌឺធ្វើបើសិនជាយើងបត់ប្រសាទពេញខ្លួនណាបើយើងរៀនយល់ប៉ុណ្ណឹងទ្រឹស្ដីគឺយើងមាននៅក្នុងហ្នឹងរៀនមេរៀនណាដល់ពេលអ្នកអនុវត្តជាក់ស្ដែង កន្លងមកគឺគាត់មានហើយកន្លងមកបាទណាមួយទៀតក៏គាត់តែពេលខ្លះគាត់អាគាត់ហត់ពេកក៏ខ្ជិលទៅតិជនមុំមុំគាត់ខ្ជិលទៅលក់តែល្មមអូខេចំណុចបន្តនេះចិត្តចប់ណាសល់ប៉ុន្មានចំណុចទៀតទេអេ មេរៀនទី3នេះ37ហឹមប្រហើយមកមេរៀនថ្ងៃនេះណានេះតាមហើយអ្នកដែលស្ដាប់បានមួយមួយតន់ហើយហើយចង់ស្ដាប់បន្តទៀតយើងអាចមើលវីដេអូនៅក្នុងហ្នឹងក៏បានហើយទីទៀតគឺថតសម្រាប់ capture សម្រាប់អឺវីដេអូនៅក្នុង YouTube ដែរចាំគ្រូ share link វីដេអូនឹងនៅក្នុង YouTube ឲ្យពួកយើង បន្ទាប់ពីគ្រូអាប់ឡូតហើយអញ្ចឹងយើងអាចមើលបាននេះចំណុចបន្តដែលយើងត្រូវធ្វើបាននេះ capturing value from customer តដែលគេឲ្យថា creating customer loyalty and retention and retention ការបង្កើតឲ្យមានអតិថិជន ដែលមានលក្ខណៈស្មោះត្រង់នឹងការថែទាំ Customer lifetime value is the value of entire stream of product that customer would be make over lifetime of patronage អ្វីដែលសំខាន់សម្រាប់អតិថិជនគឺអតិថិជនដែលគាត់នឹងទិញផលិតផលរបស់យើងជារឿយរឿយនៅក្នុងហ្នឹងណាហើយដល់ពេលដែលគាត់ចាប់ផ្ដើមនឹកឃើញទិញគាត់ទិញផលិតផលរបស់យើងណាគាត់ fan ចឹងក្រៅតែប្រភេទ fan អ្នកគ្រប់គ្រងអ្នកអ្នកគ្រប់គ្រងទៅលើផលិតផលរបស់យើងគឺប្រភេទ fan នឹងឯងចឹងគាត់យ៉ាងម៉េចហ្នឹងណាគាត់នឹងទិញផលិតផលជាងចឹងអ្វីដែលយើងអាចធ្វើទៅបានគេនេះ Stu នេះតាម Stu Leonard who operate a highly profitable store for supermarket for store supermarket សម្រាប់ Leo នេះឈរណា Stu Leonard ហ្នឹងគាត់បានបង្កើត rule មួយដើម្បី ទៀមទាដើម្បីដើម្បីរក្សាណាគាត់ផ្ដាល់តម្លៃឲ្យអតិជននិងភាពស្មោះត្រង់ឲ្យអតិជនគាត់តែងតែមកនៅហាងគាត់រហូតអញ្ចឹងអាហ្នឹងគេហៅថា customer loyalty ហើយដើម្បីធ្វើបានគាត់បង្កើត rule នៅលើរូបភាពហ្នឹងនេះរូបគាត់ណាគាត់ supermarket គាត់4 store ដែល highly profitable តែម្ដងគាត់រលុយបានច្រើន ខ្លាំងមែនទែនតាមរយៈហ្នឹង ចឹង rule របស់គាត់គឺ our policy គាត់ដាក់នៅលើនឹងតែម្ដងណានៅក្នុងហាងគាត់ our policy goal ការច្បាប់របស់យើង rule ទី1 the customer is always right ណាគាត់ធ្វើគាត់នៅលើតែប៉ុណ្្នឹងមកណា rule 1 the customer is always right អតិថិជនតែងតែត្រូវជានិច្ច ត្រូវជានិច្ចតែជាងគាត់ចូលមកដឹងអាត្រូវហើយណាអត់មានខុសទេអត្តន័យគឺលក្ខណៈមួយអតិអតិជនគឺឃើញចូលមកដឹងអាត្រូវទិញឲ្យបានជាក់ស្ដែងគឺអតិថិជនគឺមិនខុសទេអាហ្នឹងយើងនិយាយន័យត្រង់ណាន័យត្រង់គឺអតិថិជនគឺគាត់មិនមានកំហុសទេហើយបើសិនជា rule ទី2បើសិនជាខុសអតិថិជនខុសចូលអាន rule ទី1 អាហ្នឹងបើយើងនិយាយពីបបធននៃការធ្វើការងារនៅស្រុកខ្មែរវិញគេថា ច្បាយមិនដែលចេះខុសទេខ្ញុំរូលទី2បើច្បាយខុសទៅមើលរូលទី1អាហ្នឹងទៅមើលច្បាប់នៅមេត្រា1ច្បាយមិនដែលខុសមេត្រា2បើច្បាយខុសទៅមើលរូលទី1ថាច្បាយមិនដែលខុសទេអាហ្នឹងឯង សម្រាប់អតិថិជនគេគេផ្ដោតសំខាន់ទៅលើចំណុចហ្នឹងហើយគាត់ប្រើវិទ្យុបាយនេះគឺដើម្បីតាក់ទាញអតិថិជន ដើម្បីទៀមមានន័យថាអតិថិជនចូលទៅដល់គឺគឺជាអតិថិជនដែលគាត់តែងតែជឿឲ្យពេញចិត្តនៅគណិតរបស់គាត់ពេញចិត្តទៅលើហាងនឹងការអស់ផ្ដាល់តម្លៃផ្ដាល់កន្សប់ឬក៏អឺផ្ដាល់សេវាកម្មឬក៏ service ល្អអញ្ចឹងអេយ៉ាប័តរបស់អតិថិជនល្អហើយ បុគ្គលិកក៏គាត់ត្រូវចេះតាមនឹងដែរព្រោះ rule គេគេបានកំណត់ចឹងហើយគាត់មាន customer loyalty ច្រើនអតិជនដែរគាត់តែងតែមកហាងរបស់គាត់ចឹងហាងគាត់មកហើយគឺ highly profit ទៀតណាយើងអាចមើល case នឹងបន្ថែមនៅក្នុងសភៅចំណុចបន្តនៅសារ7 slide 8 slide ទៀតទេគ្រូបើហើយ growing share of customer ការពង្រីកទំហំនៃអតិថិជន share customer ជា សមាមាត្រនៃអតិថិជនទិញនៅក្នុងក្រុមហ៊ុននៃប្រភេទផលិតផលរបស់គាត់នេះដូចនៅ Lucky គេចាប់ផ្ដើមពញែកគេថា share of customer គេ ដើម្បីយុទ្ធសាស្ត្ររបស់គេដើម្បីធ្វើគេប្រាប់ថាតំណែងលក់ដាច់ជាងគេតំណែងលក់ដាច់ប្រចាំថ្ងៃឥឡូវគេញែកអញ្ចឹងណាពេលដែលចូលទៅ Lucky យើងយើងមើល supermarket ហើយដែលគ្រូកលែកមើលឃើញមាន នេះហេប៉ុន្តែអឺហាងផ្សេងទៀតក៏មិនបានដើរមើលគ្រប់ហាងទេព្រោះវាគ្មានពេលដើរប៉ុន្តែយើងមើលយើងស្រឡឹងមើលណាអឺគេមានរហូតដល់គេដាក់ថាអឺផលិតផលលក់ដាច់ប្រចាំខែណាផលិតផលលក់ដាច់ប្រចាំខែផលិតផលលក់ដាច់ជាងគេផលិតផលលក់ដាច់ប្រចាំថ្ងៃណាអានឹងគេគេបានបញ្ជាក់ លេខ5អាហ្នឹងគេហៅ ថា share of market ទៅតាមប្រភេទនៃ product category ហ្នឹងយើងសម្លឹងមើលទៅយើងអ្នកដើរកុំដើរបិទភ្នែកយើងអ្នករៀន business ដើរបើកភ្នែកចាបើអញ្ចឹងក្តារលោកគ្រូខ្ញុំដើរតែបើកភ្នែកតើខ្ញុំមិនដែរបិទផងប៉ិនសួរថាដឹងអីខ្លះនោះណា capturing value from customer នេះ Customer equity is a total combined customer lifetime value of all of company customer នេះអានេះញុំន័យនេះដើម្បីធ្វើចង់ដឹងពីលក្ខណៈនៃភាពស្មើគ្នា នៃតម្លៃអតិជន គឺជានេះអឺតម្លៃអតិជនសរុបទាំងអស់នេះគឺជា combined customer lifetime value of all of customer uh, company customer ជាងភាពស្មើគ្នានៃអតិជនទាំងអស់ហ្នឹងគឺជាសរុបតម្លៃអតិជនទាំងរួមនៅក្នុងអង្គភាពរបស់យើងនៅក្នុងក្រុមហ៊ុនរបស់យើង ដែលយើងឲ្យតម្លៃចឹងឲ្យឲ្យសមហេតុផលដែលនិយាយធ្វើមួយទៀតការកសាងធ្វើម៉េចឲ្យវាមាន equity build customer equity right relationship សិទ្ធក្នុងការតំណែងជាមួយនឹង right មែនទេយ៉ា ការតំណាក់តំណងត្រូវរាយនេះមិនសិតទេគឺការតំណាក់តំណងត្រូវការតំណាក់តំណងត្រូវទៅនឹងអតិជនត្រូវមានន័យថា right the right people the right job ដល់ពេលអានេះ the right the relationship the right customer ពាក់ព័ន្ធគ្នាជាមួយនឹងការ treat customer asset and need to manage and maximize នេះមានន័យថាអ្វីដែលតំណាក់តំណងដែលយើង អាចតំណាក់តំណងត្រូវចំពោះអតិជនដែលតំសមស្របដែលត្រូវនោះ គឺវាពាក់ព័ន្ធគ្នាជាមួយនឹងការផ្ដល់ជាទ្រព្យឲ្យអតិជន តាមរយៈលទ្ធភាពដែលយើងឲ្យ មានន័យថាអតិជនគាត់ត្រូវការឲ្យយើង offer ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបានអាហ្នឹងគេហៅថា the right relationship with the right customer different type of customer require different relationship management strategy ហ្នឹងណានេះអតិថិជនផ្សេងគ្នា តម្រូវឲ្យមានការ ប្រស័យតាក់ទងគ្នាល្អផ្សេងគ្នាអញ្ចឹងតែគិតណាអាហ្នឹងច្បាស់មែនទែន customer ខ្លះអត់ទេអញ្ចឹងហើយបានយើងដើរតួខ្លាំងអ្នកធ្វើទីផ្សារទៅធ្វើតបតែងខ្លួនបានមួយអែមអញ្ចឹងហើយបានគេបោកបានណាអឺនេះ different type of customer ប្រភេទ customer ផ្សេងគ្នា ត្រូវផ្ដល់ការតំណតំណងផ្សេងគ្នាអញ្ចឹងយុទ្ធសាស្ត្រផ្សេងគ្នាអញ្ចឹងអានេះបើយើងនិយាយថាស្គាល់បើនិយាយពីទីផ្សារស្រុកខ្មែរយើង គឺមានតាំងពីអ្នកតូចអ្នកធំអ្នកអុកញ៉ាមន្ត្រីអីហ្នឹងហើយអ្នកសាមញ្ញអ្នករស៊ីអ្នក business ដូចគ្នាអ្នកធ្វើការយ៉ាងម៉េចបើយើងស្គាល់ប្រភេទអ្នកទាំងអស់ហ្នឹងយើងគួរ build relationship យ៉ាងម៉េចជាមួយពួកហ្នឹងអញ្ចឹងណាអាហ្នឹងចំណុចហ្នឹងគឺ រំលឹកតែប៉ុណ្្នឹងទេហើយយើងប្រើមធ្យោបាយដោយខ្លួនឯងក្នុងការតំណតំណងជាមួយនឹងប្រភេទមនុស្សផ្សេងគ្នាបើជានិស្សិតដូចគ្នាគួរតំណតំណងយ៉ាងម៉េចបើជាគ្រូមានគួរតំណតំណងយ៉ាងម៉េចបើជាអឺអ្នករស់ស៊ីគួរតំណតំណងយ៉ាងម៉េចមន្ត្រីរាជការធ្វើការមុខងារអ្នករស់ស៊ីអុកញ៉ាអីផ្សេងផ្សេងទាំងអស់គួរតំណតំណងយ៉ាងម៉េច different type of customer require different relationship ណាបញ្ជាក់ហើយបញ្ជាក់ទៀតអូខេចំណុចបន្ត expect more pay less នេះ changing market landscape ដើម្បី change ទៅលើ market landscape នេះ uncertain economic environment ដើម្បីធ្វើបានដូចក្នុងស្ថានភាពយើងនេះរាល់ថ្ងៃរាល់ថ្ងៃសម័យ covid តើយើងគួរផ្លាស់ប្ដូរយ៉ាងម៉េចសម្រាប់យើង ក្នុងពេលដែលយើងជួបទៅលើបញ្ហាទាំងអស់ហ្នឹងអញ្ចឹងជួបបញ្ហាទាំងអស់នេះយើងគួរតែបដោតសំខាន់ទៅលើអ្វីស្ថានភាពអញ្ចឹងនៅក្នុងនេះគឺជារឿងមួយដែលល្អសម្រាប់ពុកម៉ែសម្រាប់យើងណាបដោតសំខាន់ uncertain environment economic environment បដោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ចបើសិនជាយើងត្រូវគិត នេះ new consumer នេះ frugality សំដៅទៅលើការសន្សំចៃសម្រាប់ consumer សម្រាប់អ្នក ប្រើប្រាស់អ្នកអតិជនដែលគាត់ប្រើប្រាស់ហ្នឹងគឺគាត់គិតទៅលើស្ថានភាព សេដ្ឋកិច្ចសំខាន់សន្សំចៃសន្សំចៃទៅលើទីផ្សារគឺគាត់ទៅប្រោតសំខាន់ទៅលើកត្តានេះឯង marketer focus on value for the customer marketer ទៅប្រោតសំខាន់ទៅលើអតិថិជនដែលគាត់អាចធ្វើបានក្នុងស្ថានភាពប៉ុណ្ណឹងអាគួរបដោតសំខាន់ទៅលើអ្វី ណា expect more pay less យើងសង្ឃឹមថាយើងទិញទំនិញបានច្រើនប៉ុន្តែយើងចំណាយលុយតិចអញ្ចឹងយើង offer ទៅលើ promotion អីជាដើមអញ្ចឹងតាមបើបែកទៅលើតាមស្ថានភាពទៅតាមប្រភេទនៃផលិតផលរបស់យើងណាអូខេ changing marketing landscape តាមរយៈ digital នេះការផ្លាស់ប្ដូរស្ថានភាពទីផ្សារនៅក្នុងយុគសម័យ digital People are connected continually to people and information worldwide. Market have great new tool to communicate with customer. Internet plus mobile communication. នេះ device create environment for online marketing អញ្ចឹងតាមស្ថានភាព ដែលយើងក្នុងយុគសម័យ digital នេះហើយ យើងកំពុងតែរីកដុះដាលហើយលោដល់ internet លោដល់ covid នេះជាឥទ្ធិពលមកទៀតធ្វើឲ្យទីផ្សារ online កាន់តែរីកដុះដាល កាន់តែខ្លាំងអញ្ចឹងគួបផ្សំជាមួយនឹងកត្តាជំរុញសង្គមកុំជំរុញផងធ្វើឲ្យ market របស់ប្រទេសយើងកាន់តែរីកខ្លាំងទៅលើផ្នែក online marketing ណា online marketing នឹងឯងហ្នឹងយើងកំពុងតែរីករាល់ថ្ងៃហ្នឹងអញ្ចឹងសម្លឹងមើលណាតាមរយៈហ្នឹងគេទាញទៅការផ្លាស់ប្ដូរប៉ុន្តែយើងអឺស្ថានភាពប៉ុណ្ណេះធ្វើឲ្យមានការបត់90ដឺក្រេសូម្បីតែយើងរៀនក៏រៀនទៅតាមអនឡាញដែរអាហ្នឹងណា ហ្នឹងជារឿងមួយដែលជាអត្តពលខ្លាំងអូខេ change landscape ដូចគ្នា ទៅលើស្ថានភាពទីផ្សារអឺសកលដើម្បីរក្សាទៅលើស្ថានភាពនៃអឺស្ថិរភាពទីផ្សារហើយជាមួយនឹង non for not for profit market អានេះទីផ្សារខ្លះគឺมันជាទីផ្សារសម្រាប់នេះទេ អាចទីផ្សារចូលរួមទីផ្សារ សង្គមអីជាដើមអូខេចំណុចចុងក្រោយនៅក្នុង slide នៅក្នុងមេរៀនយើងសរុបរួមមកវិញណាគឺជាកត្តានៃការសរុបរួមមកវិញទេមេរៀនពីដើមរហូតដល់ចប់គឺមកសរុបនៅក្នុង slide នេះមួយ So what is marketing pulling it all together នេះអញ្ចឹងតាមរយៈអ្វីដែលយើង បាននិយាយខាងពីដើមមកសួរថាអ្វីទៅហៅថា marketing អញ្ចឹងអ្វីទៅ marketing ចឹងមើលនៅក្នុង slide នេះគឺបានរួមបញ្ចូលទាំងអស់ហើយដោយចំណុចទី1ដែលយើងត្រូវមើលនេះសិក្សាស្វែងយល់ពី marketplace and customer need ដឹងពី market អឺ customer need and want យើងអាចត្រូវធ្វើអីបានដើម្បីដឹងយើងត្រូវធ្វើការសិក្សាស្រាវជ្រាវទៅលើតំបន់ទៅលើទីផ្សារដែលយើងចង់ទៅណាត្រូវមើលអាបន្ទាប់មកយើងចាប់ផ្ដើម នេះផ្ដល់ព័ត៌មានទីផ្សារទៅតាមហ្នឹងទៅនេះ1 2ដើម្បីធ្វើអោះ design customer driven marketing strategy ដើម្បីធ្វើធ្វើម៉េចនេះកាត់ចំណែកទីផ្សារកំណត់ទីផ្សារគោលដៅណាត្រូវជ្រើសរើសសមាមាត្រនៃផលិតផលនឹងចែកចាយទៅលើផលិតផលទាំងអស់នោះឲ្យវាសមស្របទៅតាមទីតាំងនីមួយៗចំណុចបន្តនេះរៀបចំកម្មវិធី market program គួររៀបចំឲ្យខ្លះទៅធ្វើទាញ promotion ទាញផលិតផលឲ្យខ្លះសេវីឲ្យខ្លះថាឲ្យគេតែមានចេញមកដាក់តម្លៃលក់ប្រមាណអីម៉ានដេញដេញបន្តបន្តបន្តមកហើយនេះ build profitable relationship and create customer delight ដើម្បី build ទៅលើ customer relationship នឹងបានថាធ្វើម៉េចនេះ build strong relationship with chosen customer យើងរើសមកក្រុមដើម្បីយកមកតំណតំណង ហើយបន្ទាប់មកគឺ Bill Partnership មួយគេទៅហើយចុងក្រោយអ្វីដែលសំខាន់នៅ ផ្នែក ខាងស្ដាំអាផ្នែកក្រហមនេះនេះ from customer create profit and customer equity បន្ទាប់មកទៀតនេះ create certify customer loyalty ណា create loyal customer បង្កើតឲ្យមានអតិថិជនដែលស្មោះត្រង់ចំពោះយើងឲ្យបានច្រើនហើយចាប់យកអតិថិជនឲ្យបានច្រើន ទៅលើតម្លៃមានន័យថាឲ្យគាត់ មិនត្រឹមតែគាត់ស្មោះត្រង់ទេថ្ងៃក្រោយក៏គាត់មកដែរអញ្ចឹងណា increase share នេះចាប់ផ្ដើមពង្រីកទីផ្សារកាន់តែធំទូលាយអ្វីដែលយើងធ្វើទៅបានក៏គួបផ្សំជាមួយនឹង channel ជាច្រើនទៀតដែលយើងត្រូវផ្ដោតសំខាន់នៅក្នុងនោះក៏យើងអាចគិតទៅលើ technology គិតទៅលើទីផ្សារបរិយពិភពលោកក៏ដូចជា ក្រមសិលធម៌នឹងការទទួលខុសត្រូវអញ្ចឹងទាំងអស់នេះទៅធ្វើបានគឺយើងជោគជ័យហើយអូខេ ចឹងសម្រាប់មេរៀនទី1គូជជែកប៉ុណ្ណេះដែលយើងឈឺកបាទស្អកកកហើយចឹងសង្ឃឹមថាយើង អាចចាប់យកចំណុចសំខាន់សំខាន់នៅក្នុងមេរៀនទី1នេះឲ្យបាន ច្រើនហើយយកទ្រឹស្ដីទាំងអស់នេះយកទៅចងចាំកុំឲ្យភ្លេចហើយគូបៀលយ៉ាងម៉េចគូកសាងយ៉ាងម៉េចហើយចំណុចលំអិតបន្ថែមទៀតយើងអាចទៅមើល e-book បន្ថែមអានេះរាយរាប់អស់ហើយហើយទាំងឧទាហរណ៍ ទាំងអីទាំងអស់ហ្នឹងអូខេអញ្ចឹងបន្ទាប់ពីខុសអោឡាញជាមួយនឹងមេរៀនទី1នេះគូគិតថាគ្រប់គ្នាទទួលបានចំណេះដឹងបានច្រើនពីទីផ្សារប៉ុន្តែមិនទាន់ជាក់លាក់ទេគ្រាន់តែដឹងអ្វីដែលយើងអាចត្រូវធ្វើបន្តគឺអឺមើលសភៅ e-book បន្ថែមទៀតដើម្បីសិក្សាស្វែងយល់ហើយយកមកប្រៀបធៀបនិង apply នៅក្នុងបរិបទប្រទេសយើង។ អូខេអញ្ចឹងគឺមានប៉ុណ្ណេះហើយសប្តាហ៍ក្រោយយើងអាចមើលអឺមេរៀនទី1នឹងឡើងវិញឬក៏គូមាន វីដេអូសម្រាប់មេរៀនទី3នេះនិយាយពីការវិភាគទៅលើទីផ្សារនេះ analyze ទៅលើ market environment ណាចាប់ផ្ដើមចូលរបៀបធ្វើម្ដងអានេះគ្រាន់តែហែហោមយល់ធ្វើម៉េចទៅទីផ្សារទីផ្សារហ្នឹងដំណើរការយ៉ាងម៉េចចាប់អតិជនយ៉ាងម៉េចអាហ្នឹងណែនាំឯង តែចូលដល់ចំណុចនេះគឺជាលក្ខណៈនៃការដែលយើងត្រូវប្រមើលមើលលំអិតទៅលើស្ថានភាពទាំងអស់ហ្នឹងអញ្ចឹងក្បួនធ្វើអញ្ចឹងដើម្បីយល់ឲ្យបានទៅដល់របៀបធ្វើនេះគឺយើងត្រូវយល់ពីខាងដើមសិន លក្ខណៈនៃទីផ្សារយ៉ាងម៉េចខ្លះអញ្ចឹងយើងមើលឲ្យបានពី chapter 1 chapter 2 ebook មាន chapter 2មួយទៀតនៅក្នុង part 1ហ្នឹងអញ្ចឹងតែមើលណាមើលមេរៀននឹងឡើងវិញបន្ថែមទៀតតពន់ជាមួយនឹងអឺ part 1និយាយពី market ជាមួយនឹង market process អាហ្នឹង part 1អូខេអញ្ចឹងជួបគ្នានៅពេលក្រោយសម្រាប់ chapter នេះណាបាទអរគុណគ្រូខ្ញុំអរគុណមានចង់មកពីពីដើមមក